ថ្ងៃនេះប្រហែលជាមានរោងចក្រមិនតិចជាង90%ទេដែលធ្វើការជួបជុំកម្មករកម្មការនេះសបាយរីករាយនៅតាមរោងចក្ររហូតទៅដល់មានការប្រឡងបវរកញ្ញាប្រឡងចម្រៀង និងលេខពិធីរបាំផ្សេងផ្សេងនៅតាមរោងចក្រផង តែខ្ញុំក៏សូមរំលឹកថា បញ្ហាគោរពសិទ្ធិកម្មករមិនមែនមានតែមួយថ្ងៃ ទី1ខែឧសភាទេការគោរពចំពោះសិទ្ធិកម្មករត្រូវតែធ្វើឲ្យបានទៀងទាត់ធ្វើជារៀងរាល់ថ្ងៃធ្វើជារៀងរាល់ពេលតែនោះ គឺជាចំណុចដ៏ល្អបំផុត ក្នុងទំនាក់ទំនងរវាងកម្មករនិងម្ចាស់រោងចក្រកុំភ្លេចថា យើងទទួលប្រៀបដូចជាឆ្នាំបាយថាកែមាន ប្រាក់បង្កើតរោងចក្រហើយយើងក៏តាមរយៈរោងចក្រនោះក៏មានការងារធ្វើ ដូច្នេះមានរឿងអ្វីក៏ត្រូវដោះស្រាយនិយាយគ្នា ហើយខ្ញុំក៏សូមស្នើឲ្យមិត្តភ័ក្តិបរទេសខ្លះដែលបានឧបត្ថម្ភប្រាក់កាស ធ្វើអន្តរជាតិតូបនីយកម្មលើបញ្ហាបាតកម្មមនុស្សជាង100នាក់ដែលធ្វើបាតកម្មជាងពីប្រមាណ2ឆ្នាំរួចទៅហើយវាមិនគួរទេបាតកម្មតាំងពីប្រជាជនតាំងពីមនុស្សជាង300នាក់រហូតដល់មនុស្សនៅសល់តែ100នាក់ ចោតចេញជាសំណួរថា ខ្លួនជាកម្មករសោះក៏ប៉ុន្តែរយៈពេលអត់មានការងារធ្វើ2ឆ្នាំប៉ុន្តែនៅមានបាយស៊ីនៅមានកម្លាំងមកធ្វើបាតកម្មតើរឿងនេះតើរដ្ឋាភិបាលដឹងឬមិនដឹងមិនមែនរដ្ឋាភិបាលមិនដឹងទេកន្លែងបើកលុយនៅកន្លែងណានោះដូច្នេះការស៊ីឈ្នួលបាតកម្មមិនមែនជារឿងល្អ ហើយជាការគោរពសិទ្ធិនោះទេនៅ លើពិភពលោកនៅក្នុងពេលវិបត្តិនៃជំងឺ Covid-19 ពិភពលោកបានបិទរោងចក្រឬក៏កាត់បន្ថយក្រុមហ៊ុន កាត់បន្ថយ នៅចំនួនកម្មករប៉ុន្តែប្រទេសគេអាចធ្វើទៅបានប៉ុន្តែ សម្រាប់ប្រទេសយើងចម្លែកតែកន្លែងមួយនឹងគឺកម្មករ បានធ្វើចាប់ផ្ដើមធ្វើបាតកម្មទៀមទាការងារធ្វើត្រឡប់មកវិញ តាំងពីជាង300នាក់រហូតមកនៅទៅជាង100នាក់ទេនៅធ្វើបានហើយអ្នកដែលបានចេញទៅគេយកប្រាក់ដែលជាសំណងការងារបូកជាមួយនឹងការរកការងារធ្វើថែមតែគេធ្វើបានប៉ុន្តែនៅសល់ជាង100នាក់សញ្ញាសួរនៅត្រង់ថាខ្លួនជាកម្មករសោះ ហេតុអីខ្លួនមានលុយរស់បាន រហូតមកដល់ពេលនេះនឹងដំណើរការធ្វើបាតកម្មសូមមិត្តភ័ក្តិបរទេសដែល ផ្ដល់លុយបែបនេះដកខ្លួនចេញ ហើយកុំធ្វើអន្តរជាតិតូបណិយកម្មលើបញ្ហាបាតកម្មនៅ ក្នុងប្រទេសកម្ពុជា នេះខ្ញុំក្រាន់តែព្រោះអញ្ចេះខ្ញុំក៏មាន មនុស្សរបស់ខ្ញុំដែរ គាត់បានប្រាប់ខ្ញុំថាលោកពូ បើខ្ញុំថ្ងៃ1ខែឧសភាមិនដង្ហែក្បួនទេ គេកាត់ផ្ដាច់លុយរបស់ខ្ញុំនេះវាជារឿងគេខ្ញុំមិននិយាយជប៉ុនទេជប៉ុនអត់ធ្វើអញ្ចឹងទេប៉ុន្តែមានប្រទេសផ្សេងព្រោះអ្នកទាំងនេះបាននិយាយជាមួយខ្ញុំផ្ទាល់ថាលោកពូបើខ្ញុំមិនធ្វើបាតកម្មណាណែ ដង្ហែក្បួនអីញ៉ាត់អីបន្តិចបន្តួចនៅថ្ងៃទី1ឧសភាទេគេនឹងកាត់នៅថវិកាដែលគេផ្ដល់ឲ្យខ្ញុំអញ្ចឹងសហជីពនៅ កម្ពុជាមួយចំនួនគឺជាសហជីពដែលផ្ដល់លុយដោយជនបរទេសនេះវាជារឿងមួយប៉ុន្តែរឿងនោះ សុំកុំឲ្យទៅហួសតែប៉ុណ្ណឹងទេ អ្វីដែលខ្ញុំសុំពិតប្រកប គឺកុំឲ្យមានសិទ្ធិវាពលកម្មអន្តរជាតិត្រឹមតែមួយថ្ងៃគឺសូមឲ្យមានអាទិវាបែបហ្នឹងការគោរពសិទ្ធិមនុស្សការគោរពសិទ្ធិពលករគឺត្រូវធ្វើ365ថ្ងៃ សម្រាប់កម្មករកម្មការីទាំងអស់ធ្វើវិជ្ជាការប្រំការសាកលវិទ្យាល័យអាស៊ីអឺរ៉ុបជំរឿនល្អបំផុត សម្រាប់ឱកាសការងារ